ប៉ុណ្ណានឹងដូចជាកឋិនទានហ្នឹងគឺជាទានទានព្រះវិន័យណាញោមណាណាព្រះអង្គទ្រង់អនុញ្ញាតហើយគឺជាទានដែលចាត់ចូលទៅក្នុងទានព្រះវិន័យវិន័យយ៉ាងម៉េចថា ទី1ស្បងសបាយត្រៃជីវររបស់ញាតញោមបើមិនបើមិនចេះដេទេកុំដេធ្វើកឋិនណាប៉ុណ្ណាបើយកមកវត្តមកទុកឲ្យលោកដេព្រោះលោកចេះដេណាប៉ុណ្ណា ព្រលោករៀនវិន័យទេលោកដឹងថាបដោយប្រមាណតតឹងប្រមាណຂ្នាតតូចຂ្នាតធំនឹងវាត្រូវដេយ៉ាងម៉េចចលុនឹងយ៉ាងម៉េចបើសម័យព្រះ សម័យដើមញាតិញោមបើពិខុសង្ឃនឹងលោកអត់ចេះ ក្រាលអត់ចេះដេអត់ចេះគុអត់ចេះបោកអត់ចេះវិន័យកម្មវិន័យកិច្ចក្នុងកឋិននឹងទេលោកមិនអាចក្រាលក្រើងបានទេប៉ុន្តែតលលោកចេះនៅក្នុងពិធីនឹងទើបក្រាលក្រើងបានប៉ុន្តែដល់សម័យឥឡូវទៅជាតអនុគ្រោះវត្តខ្លះមានលោកតែមួយអង្គភិក្ខុមួយអង្គអញ្ចឹងទៅបើមិនឲ្យលោកក្រាលឲ្យអ្នកណាក្រាលញោមណា បើអញ្ចឹងទៅក៏ចេះតែស្រួលទៅតាមហ្នឹងទៅអញ្ចឹងបានន័យថាបើញោមមិនចេះដេទេកុំដេយកមកដល់វត្តឲ្យលោកដេ ហើយបើបានតែដេហើយដេឲ្យត្រូវញោមបើបើបានតែដេហើយដេឲ្យត្រូវបើមិនចេះដេខ្លួនឯងទេទៅទិញកន្លែងគេដេហើយបើទៅទិញហ្នឹងតើល្មើលផងជាងហ្នឹងដេត្រឹមត្រូវដែរអត់បើមិនមែនជាជ័យវរៈទៀនធម្មតាទេណាញោមណាបើបើជ័យវរៈទៀនធម្មតាញាតញោមទៅទិញឯណាទិញទៅណាបើ ភាសាណាភាសាទៅជាង ណាជាងទៅ ដេខ្វះបន្តិចខ្វះបន្ទូចអីក៏វាមិនអីដែរណាញោមបើយកមកលោកអាចចាត់ឋិដ្ឋាន ទៅជាអ៊ីម៉ាំងបរិខាចោលឡើងអធិដ្ឋាមិអញ្ចឹងទៅมันអាចអធិដ្ឋានទៅជាស្បង់มันអាចអធិដ្ឋានទៅជាចីវរมันអាចអធិដ្ឋានទៅជា សង្កដីបានទេព្រោះអី ជីវរហ្នឹងសម្ពួតហ្នឹងដេវាអត់ត្រូវខ្នាតអញ្ចឹងកាលណាបើមិនត្រូវខ្នាតអធិដ្ឋានក៏វាមិនឡើងដែរកាលណាបើមិនឡើងទេក៏មិន អាចក្រាលក្រើងជាកឋិនញោមយល់ទេបើតំណឹងដែលថាជាទៀនព្រះវិន័យប៉ុណ្ណារួចមួយទៀតពេលដែលលោកបានបើរបស់របរហ្នឹងញាតញោមដែលលោកប្រៀបបានដូចជារបស់ដែលធ្លាក់អំពីឯដលអាកាសភាលី មកធ្លាក់ចុះកណ្ដាជំនុំសង្ឃដ៏បរិសុទ្ធប៉ុណ្ណាបើប្រះចាក នៅមន្ទិលសៅមងទាំងឡាយទាំងពួង បើធ្លាក់ចំកណ្ដាជំនុំសង្ឃមកអ្វីត្បិតតែញាតញោមហែអំពីផ្ទះមែនប៉ុន្តែរបស់នឹងបរិសុទ្ធតែមិនថាលោកហ្នឹងចៅអធិការវត្តហ្នឹងបើភិក្ខុសង្ឃគួង ចាំព្រះវសាហ្នឹងអ្នកក្រាលក្រើងហ្នឹង លោកអត់បាន ទៅបិណ្ឌបាតសុំញោមឲ្យហែមកទេណាញោមណាគឺជាសទ្ធាប្រកបដោយសោមនស្សចេតនាជាអសង្ខារិកៈបើកើតឡើងដោយការជ្រះថ្លារៀងរៀងខ្លួនដង្ហែមើករៀងរៀងខ្លួន បាទឬក៏លោកអាចារ្យគណៈកម្មការហ្នឹងគាត់ជាអ្នកតាក់ទងណាញោមណាបើឲ្យពុទ្ធបរិស័ទនឹងដង្ហែចូលមកពីខុសងលោកអត់ដឹងទេញោមណាហែមកក៏ហែទៅញោមណាមិនហែក៏អត់ទៅណាញោមបើមកដល់វត្តនឹងមិនថាលៀងមិនថាត្រៃមិនថាជីវរតូចមិនថាជីវរធំអីទេញាតិញោមបើយកមកដាក់កដាចំណុំសង្ឃរបស់នឹងត្រូវទៅវេចំពោះសង្ឃបើជាសង្ឃកទៀនណាញាតិញោម ណាសង្កទានចឹងជាទានមានផលមាន អានិសង្ឃច្រើនណាស់បើគឺជាកឋិនទានដែលទានត្រូវធ្វើចំពោះសង្ឃទោះបីតែមានលោកមួយអង្គក៏ត្រូវតែធ្វើចំពោះសង្ឃដែរញាតិញោមណែទានណា ដែលពុទ្ធបរិស័ទតាំងចិត្តថាធ្វើចំពោះសង្ឃទាននោះបើបានបនបានអានិសង្ឃច្រើនណាស់រាប់មិនបានប្រមាណមិនអស់ញោមសង្ឃមានរហូតទេសង្ឃ សង្ឃមានរហូតញាតិញោមគ្រប់5000ព្រះវសាប៉ុន្តែបុគ្គលមានរហូតទេបុគ្គលអាចអាចមានរហូតទេញាតិញោមអាចបុះបានតែ5ខែសឹកវិញក៏បានបុះបានមួយឆ្នាំសឹកវិញក៏បានបុះបាន10ឆ្នាំសឹកវិញក៏បាន20ឆ្នាំសឹកវិញក៏បាន50ឆ្នាំសឹកវិញក៏បានមែនទេมันអាចខាត់បាន ទេប៉ុន្តែសងសឹកទេ សង្ឃមិនសឹកទេសង្ឃនៅរហូត គ្រប់អាយុកាលពុទ្ធសាសនាណាញោមណាអញ្ចឹងកាលណាបើយើងធ្វើទៀនចំពោះសង្ឃទោះបីលោកនឹងអ្នកទទួលនឹងលោកសឹកទៅក៏ពិតមែនប៉ុន្តែទៀនរបស់យើងយើងធ្វើចំពោះសង្ឃតើញោមអញ្ចឹងប៉ុនរបស់ញោមរហូតនឹកឃើញ ពេលណាជ្រះថ្លាពេលហ្នឹងប៉ុនពេលហ្នឹងហើយបើសិនតែយើងធ្វើចំពោះបុគ្គលចុះបើលោកបុះបាន3ខែលោកសឹកបាត់ទៅ បានប៉ុនត្រឹមប៉ុណ្ណឹងញោម ញោមនឹកឃើញលោកនេះទៅទទួលជីវរអញបាន3ខែលើសឹកបាត់ទៅទៅហើយប៉ុណ្ណាហ្នឹងហើយហ្នឹងមកពីយើងធ្វើចំពោះបុគ្គលអញ្ចឹងបានបុណ្យត្រឹមតែបុគ្គលទេណាញោមបើបុគ្គលនឹងមានគុណធម៌ល្អញោមក៏បានបុណ្យច្រើនទៅ បើបុគ្គលនឹងមានគុណធម៌មធ្យមញោមបានបុណ្យមធ្យមទៅ បើបុគ្គលនឹងមិនសូវមានគុណធម៌ទេញោមក៏បានបុណ្យតិចដែរណាញោមណា បើប៉ុន្តែបើញោមធ្វើទៀនចម្ពោះសង្ឃដោយកឋិនទៀននេះបើគឺថារាប់ទៅលើគុណធម៌របស់ព្រះសង្ឃជាសង្ឃសាវកព្រះដ៏មានព្រះភិក្ខបើហើយដូចមកអញ្ចឹងជ្រះថ្លាណាស់បើហែតាំងពីផ្ទះមកញាតញោមសំលីបំពាក់ខោអាវយកទៅទូលលើក្បាលបានទេមិនហ៊ានទូលទេ ខ្លាចជាអូនដាក់ណាញោមណាណាខ្លាចចង្រៃ សម្ពុតខោអាវខ្លួនឯងហ្នឹងក៏មិនហ៊ានទូលផង មិនចាំបាច់និយាយបោះអ្នកដតីទេញោមហ៎បើណែប៉ុន្តែបើស្បង់ស្បាយត្រៃជីវរលោកនេះញាតិញោមហ៊ានទូលញោមបើទូលឲ្យដោយសបាយចិត្តរីករាយពេញចិត្តទៀតមែនទេមើលខុសគ្នាមេឃហើយនឹងដីសម្ពួតស្លៀកពាក់ញោមឯងញោមហ៊ានទូលលើក្បាលទេអត់ផងបើប៉ុន្តែសម្ពួតការសាវៈនេះ ណែដែលត្រាំដោយទឹកបញ្ចត់ជាទួងជ័យរបស់ព្រះអរហន្តជាទួងជ័យរបស់ព្រះសបាសាមពុទ្ធណាញាតិញោមបើញាតិញោមទូលលើសេរសានេះលើណែសីស័កនេះបើណាហើយមានខ្លោះបាំងទៀតមានឆៃយ៉ាំមានអីហ្នឹងកំដរហូហែមកប្រក្រឹកកគេងសបាយរីករាយញោមបើពេញចិត្តទេពេញចិត្តណាញាតិញោមហើយសបាយចិត្ត ដោយគិតថានេះហើយជាទងជ័យរបស់ព្រះសម្មាសម្ពុទ្ធណាមិនខ្លាចដាក់រាសីអីទេមានតែថ្កុំថ្កើងរុងរឿងណាញាតិញោមបើហើយបន្តិចទៀតហ្នឹងឆានហើយហ្នឹងហែប្រតិសិនជុំវិញព្រះវិហារណាញោមហ្នឹងហើយនៅលើ ភ្នំឃើញប្រជុំអីឃើញថតពីលើអាត្មាឆ្ងល់តាម Facebook ចុះមិនខាងលើហ្នឹងលោកថតបរហោះ Facebook ណា គេញាតញោមហោហែក្មេងក្មេងនឹងឡើងទៅលើហើយចុះមកវិញហេមនុស្សច្រើនតើណាញាតញោមបើហ្នឹងហើយហែឃើញតាមប្រព័ន្ធនៃសង្គម Facebook ណាញាតញោមបើណាឥឡូវឃើញនោះចណ្ដើនោះចុះមកពីលើឋានត្រៃត្រឹងញាតញោមចុះមកពីលើឋានត្រៃត្រឹងណាទេវលោកប៉ុណ្ណាបើតិចទៀតញាតញោមហែសម្ពុតហ្នឹងទៅលើឋានត្រៃត្រឹង ព្រះវិហារណោណាបតិសិនជុំវិញបីជុំទូលើសេរសាដោយសធាជ្រះថ្លាដល់អដងអដំក្រៃលែងណាស់បើឃើញទេណែជាទៀនដល់ប្របីជាទៀនដល់ប្រសើរញាតញោមអញ្ចឹងឱកាសសំណាងដល់អដងអដំដែលយើងណែកើតតនព្រះពុទ្ធសាសនាហើយយើងបាននៅ ក្នុង ជើងវត្តនឹងមានប្រសងគង់នៅយើង បានធ្វើកឋិនទាន បើទៅបន្តិចទៀតនឹងអត់មានបានឱកាសធ្វើកថាទានទេញាតិញោមបើជាទានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អនុគ្រោះទ្រង់អនុញ្ញាតដល់ភិក្ខុសង្ឃដល់ពុទ្ធបរិស័ទអ្នកមានសទ្ធាជ្រះថ្លាដល់អដងអដំក្រៃលែងណាបើណែកថាទានសាមគ្គីញាតិញោមសាមគ្គីហ្នឹងបានន័យថារួមគ្នាណាគ្មានអ្នកណាផ្ដាច់មុខទេ ពីដើមឡើយសម័យដើមញាតិញោមតាអ្នកណាធ្វើអ្នកនឹងប៉ុណ្ណា ប៉ុន្តែឥឡូវញាតិញោមស្ដាប់ពធទៅយល់ច្រើនដល់ពេលទៅយល់ច្រើនទៅញោមបើអ្នកណាក៏អាចធ្វើកឋិនទាន បានដែរមិនចាំបាច់តតមានលុយ5 5លានរៀលទេមែនទេបើមានលុយ100000ធ្វើកឋិនបានទេញោមបើបានប៉ុណ្ណាទិញស្បង់មួយមកហើយបើមិនទិញទេយកលុយនឹងមកចូលរួមមកបើជាមួយអ្នកណាដែរគេ បើមាន ស្បងស្បៃត្រៃជីវរអញ្ចឹងទៅកុំទិញមកច្រើនពេកអញ្ចឹងទៅលោកតិច500ត្រៃហើយលោកលេងតែ100អង្គញាតិញោមម្នាក់មួយត្រៃម្នាក់មួយត្រៃយកទៅលោកបានមួយអង្គ10 5ត្រៃអីនោះប៉ុណ្ណាញោមទិញច្រើនពេកបើចូលគ្នាទៅយកលុយមកអមត្រៃមកទុកកសាងណាញោមហ៎បើឲ្យឆ្លាតអញ្ចឹងហ៎ ឆ្នាំហ្នឹងញោមនឹងអ្នកទិញត្រៃយើងយកលុយមកចូលគាត់ឆ្នាំក្រោយញោមឯងទិញម្ដងទៅគេយកលុយមកចូលម្ដងហើយបើទិញសិតតែត្រៃត្រៃអញ្ចឹងទៅវាច្រើនជ្រុលពេកណាញោមហ៎នឹងដល់ពេលតែច្រើនពេកលោកអង្គខ្លះលោកប្រើតែពីរបីដងក៏វត្តចោលញាតិញោមស្ដាយហ៎នឹងដល់ពេលសបោពេកអញ្ចឹងទៅអានឹងនិយាយឲ្យចំអញ្ចឹងណាញោមដល់ពេលតែញោមឆ្លាតអត់ទេ4 10នាក់ទិញមួយត្រៃ4 10នាក់ទិញមួយត្រៃលុយសល់ប្រមាណយកមកអមត្រៃទុកចាត់ចែងក្នុងវត្ត ណែព្រោះវត្តហ្នឹងវាត្រូវការកសាងនេះកសាងនោះផង បច្ច័យ4លោកផងណាញោមណែដែលលោកគួងចាំព្រះវសានេះបើអញ្ចឹងទៅបច្ច័យ4ប្រមាណទៅខ្សល់ប្រមាណទៀតយកទៅកសាងព្រះវិហារកសាងសាលាឆាន់កសាងផ្លូវថ្នល់